វគ្គទី1គឺជាវគ្គក៏បដិសេធពេលឮសំឡេងជួងមានន័យថាអស់ម៉ោងហើយដល់ត្រៀមហើយសម្រាប់បេក្ខជនទាំងពីរអូខេអរគុណសូមអញ្ជើញបេក្ខជនគាំទ្របេក្ខជនទី1ឡើងបញ្ជូនសារគាំទ្រប្រធានបទមនុស្សកើតមកដូចគ្នា តែទម្លាប់ធ្វើឲ្យ មនុស្សមានវាសនាខុសគ្នាមិនសូមបញ្ជាក់បន្តិចថាគូនេះគឺមានការប្រកួត ផងនិងដោះស្រាយមួយប្រធានបទផងស្រកដឹងទាំងអស់គ្នាបាទអូខេអញ្ចឹងសូមអញ្ជើញបេក្ខជនទី1ធ្វើការចាប់ផ្ដើមរយៈពេល5នាទី បាទជាបឋមខ្ញុំបាទសូមគោរពគណៈកម្មការទាំងអស់ហើយខ្ញុំបាទសូមគោរពបងប្អូនអាយដាមលោកជំទាវដែលមានវត្តមាននៅទីនេះក៏ដូចជាប្រិយមិត្តទាំងអស់ដែលទស្សនា live តាមបណ្ដាញសង្គម Facebook ខ្ញុំបាទក្នុងនាមជាអ្នកគ្រប់គ្រង នៅប្រធានបទនេះហើយខ្ញុំចាត់ទុកថាប្រធានបទនេះគឺជាបេសកកម្មមួយរបស់ប្រជាជាតិយើងចឹងមែនទេឲ្យយើងត្រូវគិតថាអានឹងគឺជាចំណុចមួយដែលយើងទាំងអស់គ្នាត្រូវពិចារណាអញ្ចឹងចំណុចមួយដែលខ្ញុំផ្នែកគ្រប់គ្រងយើងសួរថាហេតុអីបាន ជាខ្ញុំគ្រប់គ្រងថាប្រធានបទនឹងត្រូវ ពីព្រោះខ្ញុំចង់ឲ្យនិយមន័យថាពេលដែលយើងនិយាយពីទម្លាប់មានន័យថាខ្មែរយើងសំដៅទៅលើទម្លាប់ល្អទម្លាប់អាក្រក់ហើយពេលដែលយើងសំដៅទៅលើវាសនា វាសនាល្អនិងវាសនាអាក្រក់ហើយហេតុអីបានខ្ញុំគ្រប់គ្រងប្រធានបទហ្នឹងដោយសារតែទម្លាប់គឺជាអំពើមួយដែលមនុស្សធ្វើដោយស្វ័យប្រវត្តិហើយស្វ័យប្រវត្តិហើយអត់ចាំបាច់គិតទៀតបាទហើយវាសនាដោយដោយវាសនាគឺជាអំពើដែលបានមកពីមនុស្សធ្វើអញ្ចឹងបានមនុស្សនៅពេលដែលមនុស្សធ្វើអីមនុស្សនឹងទទួលបាន នៅវាសនាបែបនោះហើយប្រធានបទនេះទៀត គឺវាស្របទៅនឹងបទដ្ឋានសង្គមខ្មែរយើងសង្គមខ្មែរយើងតែងតែគិតអំពីកូនគេបណ្ដៅកូនថាកូនធ្វើម៉េចទម្លាប់ល្អបើចង់បានវាសនាល្អហើយវាស្របទៅនឹងបទដ្ឋានវិទ្យាសាស្ត្រវិទ្យាសាស្ត្របាននិយាយថាមនុស្សជាអ្នកបង្កើតទម្លាប់ ហើយទម្លាប់ជាអ្នកបង្កើតចរិត ហើយចរិតជាអ្នកកំណត់ នៅវាសនាបើចឹងវាស៊ីគ្នាមកបាទចំណុចទី1ខ្ញុំចង់បញ្យល់ពាក្យហ្នឹងពាក្យ3ដែលសំខាន់ បាទពាក្យថាមនុស្សកើតមកដូចគ្នាមនុស្សចឹងមនុស្សជាអ្វីមនុស្សគឺជាសភាវៈរស់មួយដែលមានប្រាជ្ញាលើសពីសត្វលើសថងអីលើសថងចេះគិតថ្ងៃទី2ទម្លាប់គឺជាអីកុំឲ្យភ្លេចពាក្យ3និយមន័យទម្លាប់គឺជាអំពើដែលយើងធ្វើហើយធ្វើហើយធ្វើទៀតហើយធ្វើហើយធ្វើទៀតវាคล้ายទៅជាស្វ័យប្រវត្តិមិនចាំបាច់គិតទេអញ្ចឹងបានមនុស្សហេតុអីបានមនុស្សបង្កើតទម្លាប់ព្រោះវាចំណេញចំណេញដោយធ្វើមិនចាំបាច់គិត ចតែអំពើដតេទៀតមុននឹងយើងធ្វើយើងត្រូវគិតតែនៅពេលដែលវាคล้ายទៅជាទម្លាប់អត់ចាំបាច់គិតទេវាទៅជាស្វ័យប្រវត្តិទី3ខ្ញុំចង់បញ្យល់ពាក្យវាសនាពួកតាមអីសង្គមយើងបទដ្ឋានសង្គមយើងយើងប្រើពាក្យវាសនាដោយសារតែគាត់ចាត់ទុកថាអ្វីដែលបានគូសវាសទុកជាមុននៅអ្វីដែលយើងចង់បានហើយពេលខ្លះខាងព្រំមាញ់សាសនានៅពេលដែលព្រំមាញ់សាសនាចូលមកគាត់ប្រើពាក្យហ្នឹងទៅជាព្រំលិខិត ប៉ុន្តែអ្នកវិទ្យាសាស្ត្រកំណត់កំណត់វាសនាហ្នឹងអ្នកវិទ្យាសាស្ត្រពិតកំណត់វាសនាហ្នឹងថាជាចក្ខុវិស័យទេមិនមែនជាវាសនាទេជាចក្ខុវិស័យមួយដែលមនុស្សត្រូវកំណត់នៅអ្វីដែលខ្លួនចង់ចង់បានបាទនេះខ្ញុំខ្ញុំឲ្យនិយមន័យយើងសួរទី2ថាតើហេតុអីបានជាទម្លាប់នឹងវាសំខាន់ពេលដែលមនុស្សកើតមកគឺកើតមកដូចគ្នាកំណត់ដោយជីវសាស្ត្រនៃការជួបគ្នារវាងមេជីវិតឈ្មោលហើយនឹងពងកូនីនេះណាក៏ជួបអញ្ចឹងដែរ មនុស្សកើតមកអត់ទាន់ចេះគិត មនុស្សកើតមកអត់ទាន់ចេះអឺគិតឬមានទម្លាប់ឬក៏ចេះតែអឺអឺអឺខ្ញុំចង់និយាយវិភាគអីទេអ្នកណាអ្នកបង្កើតវា គឺទម្លាប់នៅពេលដែលកើតចេញពីម្ដាយគឺកូននឹងចាប់ផ្ដើមធ្វើសកម្មភាព បានចាប់ផ្ដើមមានទម្លាប់ទី2ទម្លាប់ហ្នឹងគឺកើតមកដោយសារអីកើតដោយសារមជ្ឈដ្ឋានជុំវិញដែលរស់នៅជុំវិញខ្លួនឯងហ្នឹងជាអ្នកបង្កើតទម្លាប់ឲ្យក្មេងហ្នឹង ប៉ុន្តែនៅពេលដែលក្មេងនឹងចាប់ផ្ដើមចូលសាលាគេនេះមិនទៅចូលសាលាគឺសាលាចាប់ផ្ដើមបង្រៀនមនុស្សនឹងឲ្យចេះគិតអញ្ចឹងទម្លាប់បានមកពីការគិតនេះប្រយ័ត្នកន្លែងហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំចង់មើលថាការវិវត្តនៃទម្លាប់វាទម្លាប់ហើយទម្លាប់នឹងត្រូវរងនៅអធិពល3ទី1ទម្លាប់ដែលកើតចេញមកពីធម្មជាតិទម្លាប់ដែលកើតចេញមកពីបរិស្ថានជុំវិញ ហើយនឹងទម្លាប់ដែលបង្កើតខ្លួនឯងអ្វីដែលគេចង់បានគឺទម្លាប់ដែលបង្កើតដោយខ្លួនឯងកុំធ្វើតាមគេកុំឲ្យគេបង្កើតទម្លាប់ឲ្យខ្លួនហើយខ្លួនគឺជាអ្នកបង្កើតសរុបមកវិញខ្ញុំថាមនុស្សជាអ្នកកំណត់វាសនាហើយដើម្បីសម្រេចនៅវាសនារបស់ខ្លួនមនុស្សត្រូវតែធ្វើអំពើហើយនៅពេលដែលមនុស្សគិតថាអំពើនឹងល្អមនុស្សធ្វើហើយធ្វើទៀតคล้ายទៅជាទម្លាប់ហើយទម្លាប់នឹងហើយដែលជាអ្នកកំណត់នៅចរិតហើយចរិតនៅកំណត់វាសនា ចឹងហើយបានជាមានប្រធានបទនេះលើកឡើងថាមនុស្សដែលកើតមកដូចគ្នាតែដោយទម្លាប់ធ្វើឲ្យមនុស្សមានវិសាដូចគ្នាហេតុអីបានវាខុសគ្នាពីព្រោះមនុស្សចង់ខុសគ្នា មនុស្សធ្វើខុសគ្នា ហើយមនុស្សចង់បានខុសគ្នា ខ្ញុំសូមបញ្ជាក់ចុងក្រោយកន្លែងហ្នឹងហើយអ្វីដែលល្អបំផុតខ្ញុំចង់ជំរាបជូនគឺទម្លាប់ដែលកើតមកដោយខ្លួនឯងទោះបីមនុស្សនោះបានទទួលទម្លាប់ខុសក៏ដោយក៏យើងអាចកែបានដែរបាទសូមអរគុណបាទអរគុណច្រើនសម្រាប់បេក្ខជន គ្រប់គ្រងឥឡូវនេះយើងឈានចូលទៅបកបេក្ខជនបដិសេធវិញលោកស្រីចេញសុភាពឡើងបញ្ជូនសារបដិសេធ